ក្មេងកម្ដៅខ្លួនចាប់ពីប្រមាណឡើងទៅទើបហៅថាក្ដៅខ្លួនម៉ាម៉ាជាច្រើន តែងតែមានចងល់តាក់ទងនឹងកម្ដៅខ្លួនរបស់កូនតូចហើយអ្នកខ្លះចេះតែនិយាយថា កូនក្ដៅក្បាលឬក្ដៅខ្លួនស្ទិញស្ទិញទាំងដែលមិនបានយកអ្វីទៅវាស់ហើយគ្រាន់តែយកដៃទៅស្ទាបតែប៉ុណ្ណោះលោកវិជ្ជបណ្ឌិតច័ន្ទស៊ីណេនប្រធានផ្នែកសម្ភពនិងរូបស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនបានឲ្យដឹងថា ក្តៅខ្លួនគឺជាការកើនឡើងនៃសីតុណ្ហភាពនៅក្នុងខ្លួនរបស់យើងដោយការបោះកម្ដៅចាប់ពី38អង្សាឡើងទៅមិនមែនគ្រាន់តែយកដៃស្ទាបនោះទេ កម្ដៅដែលអាចឲ្យដឹងថាកូនក្តៅខ្លួនឬអត់គឺត្រូវយកប្រដាប់វាស់កម្ដៅមកគៀបឃ្លាបាញ់តាមរុនត្រជា លើថ្ងាសនិងតាមរុនគូនមានមូលហេតុជាច្រើនដែលបណ្ដាលកូនក្តៅខ្លួន មានដូចជាបាក់តេរីវីរុសដូចជាផ្ដាសាយ រលាកតងសួតរាគរូសនិងជំងឺរលាកផ្លូវដង្ហើមមួយចំនួនមានបញ្ហាបាក់តេរីដូចជា ក្រុមពោះវៀនរលាកសួតលោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថាប្រសិនបើក្មេងដែលមានអាការៈក្តៅខ្លួនលើសពី38អង្សាត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យតែមុននឹងនាំទៅជួបគ្រូពេទ្យត្រូវជូតខ្លួនកូនជាមួយទឹកត្រជាក់បណ្ដាបណ្ដាដើម្បីបញ្ចុះកម្ដៅជីវៀងកូន ឡើងកម្ដៅរហូតដល់ប្រកែក។ មួយវិញទៀតក្មេងដែលមានអាការៈក្តៅខ្លួនធ្វើឲ្យមានការបាត់បង់ជាតិទឹក បេះដូងដើរញាប់ដូច្នេះត្រូវព្យាយាមឲ្យក្មេងផឹកទឹក ទឹកដោះគោនិងអាហារផ្លែឈើសម្បូរជាតិទឹកផ្សេងផ្សេងជាចាំបាច់ចំពោះការជួយខ្លួនកូនវិញត្រូវរកកំណាត់សើមជូតក្រោមក្លៀកក្រោមកសន្លាក់ដៃសន្លាក់ជើងទើបអាចជួយកាត់បន្ថយកម្ដៅប្រូតេអ៊ីននោះសម្បូរសរសៃឈាមតែមិនសូវមានប្រសិទ្ធភាពដោយប្រើប្រាស់ថ្នាំនោះទេ